អូខេអូខេបទចម្រៀងមួយបទនេះផ្ញើជូនមនុស្សដែលខ្ញុំស្រឡាញ់ខ្លាំងបំផុតចាប់ផ្ដើមស្នេហាដំបូងធ្វើឲ្យមកឈឺបេះដូងព្រោះតែអូនមិនយកចិត្តបោះអត់លួចផិតអត់លួចក៏បត់ព្រោះតែគេម្នាក់នោះអូននឹងទីថាបងនេះឈឺប៉ុណ្ណាពេលអូនក៏បត់ដូចទៅឈឺ ចាក់សាបងត្រូវការរូបស្រស់គំងារអូនលឺទេអូនទៅរងចាំអូនកន្លែងចាស់កន្លែងផ្ដើមស្នេហ៍ពីអ្នកនឹងចរណៃចាំថ្លៃអូនធ្វើតាមសន្យាហេតុអ្វី Bye. បងមិនយល់ទេណាស្រីជឿប្រាក់បងមកឲ្យយល់អត្ថន័យស្នេហាជីវ៉ាដឹងទេថាបងឯកកាណាវាស្ងួនមិននៅក្បែរបងទឹកភ្នែកឥតលហាយបងព្រោះតែអូន មានអ្នកថ្មីអូនទៅចោះអូនទៅចោះចិត្តស្រី ចិត្តរេពី3បងមិនត្រូវការទៀតឡើយតែបងសុំជូនពរអូនជាពាក្យចុងក្រោយអើតើបានសុខទៅអូន thank you អូខេអូខេបទចម្រៀងមួយបទនេះផ្ញើជូនមនុស្សខ្ញុំស្រឡាញ់ខ្លាំងបំផុតចាប់ផ្ដើមស្នេហាដំបូងធ្វើឲ្យមកឈឺបេះដូងព្រោះតែអូនមិនយកចិត្តបងអត់លួចផិតអត់លួចក៏បត់ព្រោះតែគេម្នាក់នោះអូននឹងទីថាបងនេះឈឺប៉ុណ្ណាពេលអូនក៏បត់ដូចត្រូវឈឺចាក់សាបងត្រូវការ ស់ពុំជាអូនលឺទេពុំគេរងចាំអូនកន្លែងចាស់កន្លែងដើមស្នេហ៍ពីអ្នកនឹងចរណ Janice, me, Thomas on the ត្រូវការទៀតឡើយតែបងសុំជូនពរអូនជាពាក្យចុងក្រោយ